សកុនកញ្ញានិងនីសាមួយណាពោពុះមុនក្នុងឆ្នាំ2023នេះអុកសកុនកញ្ញាត្រូវបានតារាចម្រៀងរួមអាជីពនិងហ្វេនជំរុញឲ្យនាងពោពុះយកកូនទី2តាំងពីថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ខួប3ឆ្នាំ កាលពីថ្ងៃទី16ឧសភា2022ហើយតាមព័ត៌មានថានាងចង់បានកូនស្រីប៉ុន្តែពេលនេះរំលងចិត្ត1ឆ្នាំទៅហើយពល គឺគៀកថ្ងៃប្ររពខួបមង្គលការ4ឆ្នាំចូលមកដល់តែសកុនកញ្ញានៅតែមិនហ៊ានប្រថុយ យកកូនថែមតាមយោបល់មិត្តភ័ក្តិនិងអ្នកគ្រប់គ្រងរបស់ខ្លួននោះទេតែផ្ទុយទៅវិញសគុណកញ្ញាបែរជាប្រឹងសម្រក់ទម្ងន់ឲ្យរៀងតូចដោយកាលមិនទាន់មានកូនបើទោះជាលទ្ធផលមិនទាន់បានដូចចិនព្រោះតែនាង នៅមានប្រលឹង ជាងមុននៅឡើយក្តីប្រភពបានឲ្យដឹងថាអុកសគុណកញ្ញាអាចនឹងមិនហ៊ានប្រថុយយកកូនទី2ឆាប់ឆាប់តាមអ្នកជំវិញខ្លួននាងជំរុញនេះគឺដោយសារតែប្អូនថ្លៃថៅកែហងមាសរូបនេះបារម្ភអាជីពចម្រៀងរបស់នាងកាន់តែចង្អៀន ហើយមិនអាចរក្សាតំណែងជាតារាស្រីលំដាប់ជួរមុខបានតទៅទៀតព្រោះថាក្រោយនាងមានកូនប្រុសមួយនេះគ្រប់គ្នាបានឃើញថាទីផ្សារចម្រៀងរបស់តារាវ័យ36ឆ្នាំរូបនេះមិនសូវខ្លាំងក្លាដោយកាលនៅលីវឡើយប៉ុន្តែបើសកុនកញ្ញាហ៊ានយកកូនថែមនោះគេអាចសន្និដ្ឋានបានថាសុភមង្គលរបស់នាងនឹងកើនឡើងទ្វេដងជាជាមិនខានព្រោះថាក្រោយនាង បានបង្កើតកូនប្រុសអាយុជាង3ឆ្នាំនេះ ស្វាមីរបស់នាងលោកអឹងសុកលីស្រឡាញ់នឹងថ្នាក់ធ្នំនាងលើកគ្រាផ្ដាំស្នេហ៍ដំបងហេតុនេះបើសិនជាយកកូនទី2នឹងត្រូវប្តីផ្គាប់ចិត្តទ្វេដងជាមិនខានគេក៏សម្គាល់ថាមិនមែនតែអុកសុគន្ធកញ្ញាម្នាក់ប៉ុណ្ណោះទេដែលចេះតែអេះអុញរឿងពោពោះរឿងយកកូននាពេលនេះប៉ុន្តែតារាចម្រៀងរួមត្រនំជាមួយនឹងអ្នកនាងនោះគឺអ្នកនាងនីសារៀបការប្តីជាង5ឆ្នាំនៅតែគ្មានក្លិនកូនងានោះ បានប្រកាសរៀបគម្រោងយកកូនតាំងពីឆ្នាំ2021មកម្ល៉េះតែពេលនោះបរាជ័យព្រោះនាងកើតកូវីដហើយនៅក្នុងឆ្នាំ2022នាងបានដាក់ផែនការយកកូនម្ដងទៀតតែលទ្ធផលនៅតែសូន្យតបធ្វើឲ្យក្រុមគ្រួសារទាំងសងខាងដែលជំរុញឲ្យនាងយកកូនតាំងពីពេលរៀបការថ្ងៃទី1ខែធ្នូ2017នោះស្រងាក់ចិត្តគ្រប់គ្នាតែម្ដងតើហ្វែនខ្លះសង្ស័យថានីសាពញាពេលពោពោះព្រោះ នាងនៅស្ដាយកើបលុយពីសិល្បៈ អ្នកគ្រប់គ្រងសកលនីសាខ្លះបានប្រមានថាបើសិនជានីសានៅតែ មិនដាច់ចិត្តរឿងពោពោះព្រោះខ្លាចធ្លាក់កូនលែងសូវល្បីដោយតារារៀមច្បងខ្លះប្រកាសជានាងអាចប្រឈមនឹងការអត់កូនដូចជាមេសុកសុភាដែលមានប្តី16ឆ្នាំទៅហើយរកកូនងាមួយគ្មានប៉ុន្តែ ក្នុងជំនួបជាមួយនីសានាងវិចារថារឿងយកកូននេះរូបនាងនឹងស្វាមី បានពិភាក្សាគ្នាអស់ទៅហើយថាបើចង់បាន ទៅតាមគម្រោងការច្បាស់លាស់មិនចង់មានកូនដោយចៃដន្យនោះទេហេតុនេះ នាងថាតារាខ្លះរៀបការរួចមានកូននោះមកពីពួកគាត់ដល់ពេលដែលចាំបាច់ត្រូវតែយកកូនតែម្ដង គួរបញ្ជាក់ថាតារាដែលមានកូនហើយធ្វើឲ្យទីផ្សារចម្រៀងធ្លាក់ចុះជាងមុនមានដូចជាអ្នកនាងយុធរដ្ឋាស៊ូវីសាពេជ្រសូលីកាអុកសុគន្ធកញ្ញានេះឯង។ ប៉ុន្តែរឿងរ៉ាវនេះអ្នកជំនាញសិល្បៈលោកមិញសុធាវណ្ណធ្លាប់អះអាង ថាតារាតារាមិនគួរបារម្ភពេកទេព្រោះមនុស្សកើតមកត្រូវតែមានគូមិនអាចនៅម្នាក់ឯងបានរហូតឡើយហេតុនេះការមានកូនគឺជារឿង ធម្មតា ហើយជាក់ស្ដែងដូចជានាងប៊ីយ៉ុនសេអញ្ចឹងមានប្តីមានកូនហើយមិនបានគេនៅតែល្បីដដែលអុកសកុនកញ្ញាទោះជាលែងសូវមានបទផ្ទុះដូចមុនក្តីប៉ុន្តែគេឃើញទីផ្សារស្ពតពាណិជ្ជកម្មរបស់នាងនៅតែល្អ តើប្រាក់ចំណូលពីសិល្បៈរបស់នាងមិនធ្លាក់ចុះខ្លាំងនោះទេ ចំពោះសកុននីសាវិញការអត់តន់មានកូននេះធ្វើឲ្យនាងក្តាប់ជាប់ការងារសិល្បៈជាច្រើន ទាំងការចេញច្រៀងសម្ដែងនិង sport បើទោះបីជាលែងសូវមានបទល្បីៗដូចមុនក្តីតែនាងប្រឈមធ្វើឲ្យចំណងស្នេហាជួបហានិភ័យព្រោះមានប្តីប្រពន្ធតារាជាច្រើនមកហើយរៀបការរួចអត់កូននាំឲ្យជីវិតគូស្នេហ៍សោះក៏ក្រោះរហូតចែកផ្លូវគ្នាទៀតផង។